ប្លែកភ្នែកខ្លាំងណាស់មិនដឹងពិតឬយ៉ាងណាសត្វត្រីធ្មេញក្រពើត្រូវបានរកឃើញកាលពី160ឆ្នាំមុននៅថ្ងៃទី10ខែមេសាឆ្នាំ2023នេះយោងតាមគណនី Facebook មួយដែលមានឈ្មោះថាហាក់ត្រីបង Discovery បាន បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញអំពីរូបសត្វត្រីដ៏ធំសម្បើមមាន ខ្លួនជាត្រីធ្មេញជាធ្មេញក្រពើត្រូវបានរកឃើញកាលពី160ឆ្នាំមុននៅតាមដង ទន្លេមេគង្គដោយនៅក្នុងនោះលោកបានសរសេរប្រាប់ឲ្យដឹងថា ឯកសារស្រាវជ្រាវខ្ញុំក៏មិនដឹងដែររូបនេះយក មកពីអ៊ីនធឺណិតសត្វត្រីធ្មេញក្រពើត្រូវបានរកឃើញកាលពី160ឆ្នាំមុន នៅតាមដង ទន្លេមេគង្គតែ ត្រូវបានផុតពូជអស់ហើយជួយវិភាគមើលថាតើរូបនឹងពិត ឬទេ តែអ្នកខ្លះថា រូបនឹងគឺជារូបពិន ចាត្រីនេះគួរឲ្យខ្លាចខ្លាំងមែនទែនមិនដឹងថាជារូបភាពពិតឬក៏យ៉ាងណានោះទេប៉ុន្តែគាត់បាន លើកយកមកផុសនេះ បានប្រាប់ឲ្យដឹងថា ត្រីនេះមានរូបរាងជាត្រីធ្មេញជាក្រពើមិនដឹងថាវាស៊ីសាច់មនុស្សជាអាហារដោយក្រពើដែរឬអត់ប៉ុន្តែគួរឲ្យខ្លាចខ្លាំងមែនទែនទំហំរបស់វាធំធំខ្លាំងមែនទែនដោយរូបភាពនេះត្រូវបានអះអាងថា គឺជាការរកឃើញកាលពី160ឆ្នាំមុនដោយបច្ចុប្បន្ននេះត្រីនេះត្រូវបានផុតពូជអស់ហើយយើងមិនដែលឃើញមានវត្តមានពេលបច្ចុប្បន្ននេះឡើយចាតើប្រិមិត្តយល់យ៉ាងណាដែរគិតថាពិតឬក៏ជារូបភាពកាត់តសូមចូលបញ្ចេញមតិម្នាក់មួយ